សួស្តីអ្នកទាំងអស់គ្នាឥឡូវជួបគ្នាម្ដងទៀតទៅជាមួយនឹងវីដេអូថ្មីហើយថ្ងៃហ្នឹងគឺយើងមកបញ្ជាកុំព្យូទ័រទៀតហើយដែលវីដេអូមុនគឺខ្ញុំបញ្ជាដោយប្រើ joystick នេះហើយថ្ងៃហ្នឹងគឺខ្ញុំចង់បញ្ជារបៀបឲ្យប្លែកជាងមុនដែលយើងអត់ប្រើជារបៀបខ្សែទេ ហើយក៏មិន mouse blue ធួយដែរគឺខ្ញុំបញ្ជាចង់ប្រើជាប៊ិចនេះហើយគឺខ្ញុំចង់ឲ្យកុំព្យូទ័រហ្នឹងវាស្គាល់ថាអាហ្នឹងជាប៊ិចហើយឲ្យ cursor នៅក្នុង laptop ហ្នឹងគឺវារត់តាមទៅពេលដែលខ្ញុំគវីអញ្ចឹងទៅអញ្ចឹងដើម្បីធ្វើអញ្ចឹងបានគឺយើងប្រើ OpenCV ដែលមានន័យថា computer version ឬក៏អ្នកគ្នាដឹងហើយ human version គឺភ្នែកយើងហ្នឹងហើយ computer version គឺជាផ្នែករបស់ computer ដែលខ្ញុំកំពុងថតហ្នឹងអាហ្នឹងគឺ version មិនមែន version ទេខ្ញុំច្រឡំអ្នកទាំងអស់គ្នាអឺយ៉ាស្រួលស្ដាប់គឺជាកាមេរ៉ាដែលគណិតជាមួយ computer ដូចទូរស័ព្ទឬក៏កាមេរ៉ាដែលស្ថិតនៅក្នុង laptop ខ្ញុំហ្នឹងដែល OpenCV ហ្នឹងគឺយើងធ្វើឲ្យ computer វាស្គាល់តាក់ទងទៅនឹងអ្វីអ្វីដែលស្ថិតនៅខាងក្រៅអញ្ចឹងអាហ្នឹងគឺវាមានជា library មួយដែលមានពាក្យថា OpenCV អញ្ចឹងតែហ្មងប៉ុន្តែគឺខ្ញុំចង់ធ្វើវា ពីដើមមកដើម្បីឲ្យឲ្យដឹងថានឹងវាវាដើរមិនហើយគឺយើងប្រើជា Java ភាសា Java ដើម្បីសរសេរកូដហើយខ្ញុំប្រើ processing development environment ឬក៏ PDA សម្រាប់ជាកម្មវិធីសម្រាប់សរសេរកូដដែលវាងាយស្រួល access ចូលទៅក្នុងកាមេរ៉ានៅក្នុង laptop របស់ខ្ញុំហ្នឹងអញ្ចឹងអ្នកទេដឹងហើយវីដេអូនីមួយៗគឺវាគិតជា frame ដែលភាគច្រើនមាន24 frame per second ឬក៏ខ្លះមាន30ដោយ laptop ខ្ញុំនេះគឺវា30 frame per second ដែលមានន័យថាវានឹងថតរូបភាព30សន្លឹកក្នុងមួយវិនាទី គឺវាថតបាន30សន្លឹកហើយយកមក display យើងដើម្បីបង្កើតជាវីដេអូមួយអញ្ចឹងនៅក្នុងរូបភាពនីមួយៗហ្នឹងគឺវាបង្កើតឡើងដោយຂະຫນាតតូចតូច មួយទៀតដែលគេហៅថា pixel ដែលវាមានពណ៌3ទៀតដែលគេហៅថា RGB ឬក៏ក្រហមបៃតងខៀវដែលវាមានតិន័យផ្សេងៗគ្នាផ្គុំបានជាពណ៌នៅក្នុង pixel នឹងមួយអញ្ចឹងនៅពេលដែលចាប់ផ្ដើមភ្លាមគឺខ្ញុំនឹងដាក់ប៊ិចអញ្ចឹងហើយគឺខ្ញុំនឹងចុច យក mouse ខ្ញុំចុចទៅលើខាងចុងប៊ិចនេះដើម្បីឲ្យវាស្គាល់ថាខ្ញុំចង់ឲ្យវាដើរតាមពណ៌ហ្នឹងអញ្ចឹងនៅពេលដែលយើងចុចភ្លាមគឺកុំព្យូទ័រគឺវាចាប់យកទៅនៃ RGB យកទៅទុកដើម្បីទុកផ្ទៀងផ្ទាត់អញ្ចឹងដល់ពេលយើងចុចចឹងហើយគឺគឺវាចាប់ផ្ដើម scan ដែលវានឹងចាប់ផ្ដើមពី x0 y0 នៅខាងលើភាគច្រើនគឺនៅនៅខាងឆ្វេងលើគេគឺវា scan 1 pixel 1 pixel ដែលវាចាប់ផ្ដើមពី y0 ហើយ គឺវារត់ជួរ x ហ្នឹងគឺវារត់រហូតដល់ដល់ចុងនៃ frame វីដេអូយើងគឺវាចាប់ផ្ដើមចុះបន្ទាត់ដែលមានន័យថា y វាចុះមកមួយអញ្ចឹងវាចាប់ផ្ដើម scan អញ្ចឹងរហូតដែលយើងនឹងប្រើជា for loop ដែលអ្នកខ្លះគាត់ដឹងហើយ for loop នឹងជាអីអញ្ចឹងពេលវា scan មួយ pixel ហ្នឹងគឺវាចាប់យកទិន្នន័យ RGB ឬក៏ក្រហមបៃតងខៀវដែលស្ថិតនៅក្នុង pixel មួយហ្នឹងយកមកផ្ទៀងផ្ទាត់ជាមួយនឹង RGB ដែលយើងចង់បានដែលយើងនឹងប្រើ disk dist function ឬក៏អនុគមដែលយើងប្រើជាអនុគមមួយហ្នឹងដើម្បីឲ្យវាផ្ទៀងផ្ទាត់គ្នារវាង RGB របស់យើងហើយនិង RGB ដែលវា scan អញ្ចឹងនៅពេលដែលវាផ្ទៀងផ្ទាត់ហ្នឹងគឺយើងបានទិន្នន័យមួយដែលមានដែលជាទិន្នន័យដល់បញ្ជាក់ពីភាពខុសគ្នារវាងពណ៌យើងហើយនិងពណ៌ដែលវាកំពុងតែ scan អញ្ចឹងគឺខ្ញុំបានប្រកាសបានកំណត់ជាលេខមួយទៀតដែល ដាក់ឲ្យពាក្យថា word record ឬក៏អីចឹងទៅដែលយើងដាក់ចំនួនលេខឧទាហរណ៍ថាខ្ញុំដាក់100 អញ្ចឹងនៅពេលដែលវា scan ហើយផ្ទៀងផ្ទាត់ទៅវាឃើញធំជាង100មានន័យថាពណ៌ហ្នឹងយើងអត់ចង់បានទេយល់ចេញនៅពេលដែលវា scan ទៅមុខទៀតទៀតទៀតដល់ពេលបានពណ៌ដែលយើងចង់បានភ្លាមគឺវាយកមកផ្ទៀងផ្ទាត់វាឃើញភាពខុសគ្នារវាងគ្នាហ្នឹងគឺខុសគ្នាខុសគ្នាបន្តិចអីចឹងទៅវាអាចតូចជាង100តូចជាងលេខដែលខ្ញុំបានកំណត់ហ្នឹងតូចជាង100គឺថាអូអានេះគឺជាពណ៌ដែលខ្ញុំចង់បានអញ្ចឹងវាកំណត់ទីតាំងនឹងទុកថា x ហ្មង ថាស្ថិតនៅ x ទីប្រមាណ y ទីប្រមាណអញ្ចឹងគឺយើងបានអានឹងហើយយើងអាចឲ្យម៉ៅយើងធ្វើធ្វើធ្វើចលនាតាម x ជួរ x ហើយនឹងជួរ y របស់ pixel ដែលយើង scan បានហ្នឹងវាម៉ៅយើងគឺវានឹងច្អល់ទៅតាម x ហើយនឹង y ហ្នឹងដែលស្ថិតនៅក្នុង display monitor របស់ laptop យើង ប៉ុន្តែនៅពេលដែល OpenCV នឹងវា scan តទៅទៀតនៅពេលដែល OpenCV នឹង scan តទៅមុខទៀតអូថាវា scan ទៅមុខទៀតវាឃើញពណ៌ដែលយើងចង់បានទៀតអញ្ចឹងគឺម៉ៅយើងវាលេងនៅកន្លែងហ្នឹងហើយគឺវីដេអូហើយអញ្ចឹងគឺមានន័យថាវារត់ចុះឡើងចុះឡើងចុះឡើងរហូតវានៅអត់នឹងឯងវាអត់អត់នឹងអញ្ចឹងវារត់រហូតអញ្ចឹងដើម្បីធ្វើដើម្បីដោះស្រាយអាកន្លែងហ្នឹងចេញបានគឺយើងរកចំណុចកដាលរបស់ជួ x ហើយនឹងជួ y អញ្ចឹងនឹងគឺដឹងហើយដើម្បីរកចំណុចកដាលរវាងពីរចំណុចនៅក្នុងប្លង់ គឺយើងយកចំណុចដើមឬក៏ចំណុចគឺយើងយកចំណុចទាំងពីរហ្នឹងបូកចូលគ្នាចែកនឹងចែកជា2ព្រោះថាវាមាន2ចំណុចអញ្ចឹងបើសិនជាយើងឃើញ pixel យើងគឺយើងឃើញបាន10 pixel យើងវាបូករហូតដល់10អញ្ចឹងនៅពេលឃើញ10គឺយើងយកអាទាំងអស់ហ្នឹងបូកចូលគ្នាចែកនឹង count ហ្នឹងចែកនឹង10ហ្នឹងអញ្ចឹងយើងឃើញចំណុចកណ្ដាលហ្នឹងហើយតែដល់ពេលដែលយើងឃើញចំណុចកណ្ដាលហ្នឹងគឺយើងដឹងជួ x មួយហើយជួ y ក៏យើងធ្វើដូចគ្នាចឹងដែរ អញ្ចឹងនៅពេលដែលយើងបាន x ហើយនឹង y គឺយើងអាចឲ្យម៉ៅយើងវាដើរតាមហើយអឺខ្ញុំមិនដឹងថាអ្នកគ្នាយល់អត់ទេព្រោះថាខ្ញុំក៏ដឹងថាភូមិ JPA ដែរអឺអូមែន Open CV តោះតទៀតប៉ុន្តែវានៅមាន បញ្ហាមួយទៀតត្រង់ថាវីដេអូដែលខ្ញុំថតចេញពីកាមេរ៉ាហ្នឹងគឺ800ជាងគុណនឹង600ជាងដែល screen laptop របស់ខ្ញុំគឺវារហូតទៅដល់10 1300 គុណនឹង700 pixel ជាងចឹងទៅដែលវាធំជាងទិន្នន័យដែលយើងបានពីកាមេរ៉ាចឹងមានន័យថាបើសិនជាយើងអូសប៊ិចនឹងអស់អស់មកកាមេរ៉ាយើងហើយកុំម៉ៅយើងអត់អូសកុំម៉ៅយើងអូសអត់ដល់ចុងនៃ screen យើងឯងចឹងដើម្បីធ្វើអញ្ចឹងបានគឺខ្ញុំយកលេខរបស់ screen ខ្ញុំយកទៅចែកនឹងលេខតូចជាងវាហ្នឹងលេខបតោយនៃវីដេអូហ្នឹងមានន័យថា1300ជាងហ្នឹងចែកនឹង800ជាងហ្នឹងដែលយើងឃើញលេខឃើញលេខហ្នឹងនៅពេលដែលយើងឃើញ x និង y ដែលយើងបានពីស្កេតនឹងហើយគឺយើងអត់ឲ្យម៉ៅយើងធ្វើចលនាតាមនឹងភ្លាមឯងគឺយើងឲ្យ គឺយើងឲ្យវាយកទៅគុណនឹងលេខដែលយើងចែកឃើញនឹងសិនចំពោះបណ្ដោយគុណហើយដើម្បីឲ្យវាធ្វើចលនាតាមនឹងហើយតតឹងក៏ដូចគ្នាគឺយើងឲ្យវាគុណនឹងលេខដែលភាពខុសគ្នានឹងហើយដើម្បីឲ្យវាធ្វើចលនាតទៀតហើយបិចហ្នឹងគឺខ្ញុំបានដាក់ស្កុតមួយដើម្បីឲ្យវាមានពណ៌ខុសពី background នៅខាងក្រោយព្រោះថា បើសិនជាខ្ញុំអត់ដាក់ទេគឺពណ៌នេះវាស្តៀងទៅនឹងពណ៌ផ្សេងផ្សេងទៀតដែលស្ថិតក្នុង background អញ្ចឹងខ្ញុំដាក់ scot នេះដើម្បីឲ្យកុំព្យូទ័រវាងាយស្រួលចាប់យកពណ៌ហ្នឹងព្រោះថាពណ៌ខ្លះវាអាចស្តៀងនឹងស្បែកយើងឬក៏អាវឬក៏ background ដែលស្ថិតខាងក្រោយអញ្ចឹងវាអាចច្រឡំចឹងអរគុណអ្នកគ្រូសម្រាប់ការសនាវីដេអូមួយហ្នឹងហើយបើសិនជាអ្នកចូលចិត្តសូមជួយចុច like ទៅហើយចុច share ទៅអ្នកផ្សេងទៅហើយអាច subscribe ដើម្បីទទួលបានវីដេអូផ្សេងផ្សេងព្រោះថាវាអត់អស់អីទេហើយ អាច unsubscribe ពេលណាក៏បានដែរអញ្ចឹងគឺអរគុណជម្រាបលា